Welcome to Poor Boy Team លីចំរៀងបងឆ្លងតាមវេហារាយរំប្រាំថារៀមដាស្មោះមិនប្រាកាយបងឃ្លានពិនតែចិនមកនៅចាំថាខ្សែវាសនាមិនតន់ក្បាល Just soul.